បាទសួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមកធ្វើការបង្ហាញតតងជាមួយនឹង account ថ្មីមួយទៀតសម្រាប់ account នេះគឺតម្លៃទាបមែនតើបាទតម្លៃគឺកប់សេរីមែនតើណាអញ្ចឹងយើងមើលថាតើ hero នឹងមាន skin អីខ្លះតម្លៃត្រឹមតែ28ដុល្លារទេបងប្អូនណា28ដុល្លារតោះចូលទៅមើលទាំងអស់គ្នាបាទនេះគឺ skin ធម្មតាបាទនេះ skin elite មានច្រើនខនបាដែរបាទហើយគឺថាសមរម្យមែនតើបាទ hero 60 emblem 59 skin មាន62បាទអ្នកទាំងអស់គ្នាណា បាទហើយមាន skin special skin season skin star ហើយ skin k karina បាទអ្វីដែលសំខាន់គឺមាន Selena ជាមួយនឹង Saber អ្នកទាំងអស់គ្នាកប់ស៊េរីមែនតែនបាទហើយ special ហើយ loss ទៀតអ្នកទាំងអស់គ្នា Akai Elite បាទនេះអញ្ចឹងអូខេបាទនេះទៀតអញ្ចឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទ28ដុល្លារទេអ្នកទាំងអស់គ្នាបើសិនជាចង់បានអាចតាក់ទងមកខ្ញុំបានកុំភ្លេច like page follow ដាក់ C first កុំភ្លេច subscribe channel YouTube ដាក់រូបកណ្ដឹងម្នាក់មួយផងអ្នកទាំងអស់គ្នាបាទហើយចូលចិត្តកុំភ្លេច share ផងអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតបាទ